ឥឡូវចូលដល់បាសេឡូណាជាមួយនឹងរៀលម៉ាឌ្រីតគោះដូចដាក់លក់លេដែរអឺអឺខ្ចប់បាយពីផ្ទះមកតាំងពីព្រឹកមកកាតោហ្នឹងហូបមកកណាត់សម្រាប់ថ្ងៃមកកណាត់ក្រុមនេះសម្រាប់យប់ព្រោះយប់នេះធ្វើការដល់ម៉ោង2:10កន្លះបាទ អឺដាវញីឈ្មោល admin ឋាន admin T ឋានដឹងតែមានរឿងដំណាលហើយណែឥឡូវអឺខេបាសេឡូណាជាមួយរៀលម៉ាឌ្រីតរឿងចុងក្រោយដែលយើងបានដឹងហ្នឹងគឺអឺអានស៊ូហ្វាទីដែលជាយុវជនរបស់ ក្រុមបាសេឡូណា ត្រូវបាន គេប្រដិសស្ថានប្រដិស ប្រដឹកគេថាមិនណាគេឲ្យរហស្សនាមថាអ្នកអ្នកទាយាទរបស់មេស៊ីម្សិលមួយថ្ងៃខ្ញុំបានឃើញព័ត៌មានមួយដែលគេចុះផ្សាយថាក្លឹបបាល់ទាត់បាសេឡូណា បានចំណាយទឹកប្រាក់ដល់ទៅ1000លានយូរ៉ូណាបងប្អូន1000លានយូរ៉ូដើម្បីចងកុងត្រាជាមួយនឹង Fati រហូតដល់ឆ្នាំ2027 ដោយសារតែគាត់ទើបតែមានអាយុ18ឆ្នាំអញ្ចឹងដល់2027 7ឆ្នាំទៀតគាត់ទើបតែប្រហែល25ឆ្នាំទេអញ្ចឹងហើយបើសិនជាបាសេឡូណាមិនធ្វើបែបនោះទេ បាសេឡូណាច្បាស់ជា ពិបាកនឹងរកអ្នកណាមកជំនួសតំណែងប្រយុទ្ធណាដោយសារតែមេស៊ីគាត់បានទៅប៉ារីសសាំងសេម៉ាហើយនោះ ហើយបាឡាលីកាហាក់ដូចជា ធ្លាក់ប្រជាប្រិយភាពបន្តិចដែរគឺធ្លាក់ ដំបូងឡើយដោយសារតែរ៉ូណាល់ដូទៅអឺជូវិនទូសហើយបន្ទាប់មកនៅពេលដែលអឺលីអូណែលមេស៊ីគាត់បានទៅអឺប៉ារីសសាំងហ្ស៊ឺម៉ាំងហើយនៅសល់កីឡាករមួយចំនួនដែលត្រឡប់ទៅកាន់ក្លឹបដើមវិញដែលត្រឡប់ទៅលីកចាស់វិញដូចជាលូវីសវ៉ារេស ដូចជា Anthony Griezmann ក៏មិនទាន់បានឃើញស្រោចស្រង់ League បាល់ទាន់ La Liga ឲ្យលេចធ្លោយ៉ាងណាដែរអញ្ចឹងគេប្រមាលមើលឃើញថា Fati អាចជាផ្នែកមួយនៃការស្រោចស្រង់បាល់ La Liga នៅ ក្នុងក្រុម Barcelona នឹងបានបានល្អចឹង1000លានយូរ៉ូបាទបានផ្ដល់ជូនទៅដល់កងត្រារបស់ Fati នៅជាមួយ Barcelona ដល់20ឆ្នាំ2027អូខេចុះយើងនិយាយពីជំនួប El Clasico El Clasico នៅក្នុងយប់នេះបាទ El Clasico នៅ ក្នុងយប់នេះ គឺ Barcelona ជាមួយនឹង Real Madrid លេងនៅទឹកដី Camp Nou បាទ Barcelona ជាមួយនឹង Real Madrid បច្ចុប្បន្ននេះបើលេខអត់មាន ដូចជំនាន់មុនទេបាទជំនាន់មុនគាត់ទៅបើកឆាក4 10ប្រកួតហ្នឹង បាសេរៀលអេតម៉ាឌ្រីតអីគេនៅពីលើហើយហ្នឹងបាទគេទៅលើហើយហ្នឹងបើលើអត់ទេណាបងប្អូនអ្នកដែលនៅលើឥឡូវរៀលសូស៊ីដេតរៀលសូស៊ីដេតលេខ9ប្រកួត បាន20ពិន្ទុអ្នកដែលនៅលេខ2ឥឡូវគឺអូសាសូណា បាទលេខ10ប្រកួតបាន8 10ពិន្ទុអញ្ចឹងអ្នកដែលនៅលេខ3គឺតំណែងបរៀលម៉ាឌ្រីតហើយសួរថាបាសេឡូណានៅឯណាអូយលេខ8 បាសេឡូណាកំពុងតែនៅលេខ8សូមបញ្ជាក់ថាបាល់អេស្ប៉ាញគេលេងបាន10ប្រកួតហើយ ក្រុមខ្លះលេងបាន8ប្រកួតនៅឡើយក្រុមខ្លះគេបាន9ប្រកួតហើយអញ្ចឹងយប់នេះជាប្រកួតទី9របស់អឺ Real Madrid និង Barcelona ណាលេខ8ប៉ះលេខ3 El Clasico El Clasico ចំនួនមុន Barcelona គាត់បើ តែអេស្លាស៊ីកូជំនាន់នេះអឺបាសេឡូណាដូចជាប្រហែលឆ្នាំ2 3ឆ្នាំ2ឆ្នាំចុងក្រោយនេះអត់សូវកាក់គ្រាប់ទេណាដូចអេស្លាស៊ីកូឆ្នាំមុនអញ្ចឹងឆ្នាំមុនដីបាសេឡូណារៀលម៉ាឌ្រីតដាក់3-1អឺបន្ទាប់មកទៅលេងដីរៀលម៉ាឌ្រីតវិញរៀលម៉ាឌ្រីតដាក់2-1តែដូចខ្ញុំនិយាយចឹងมันអាច มันអាចអារឿងអារឿងកន្លងផុតទៅហើយវាវាជារឿងកន្លងផុតទៅហើយទេបាទតែបច្ចុប្បន្នឥឡូវយើងទៅមើលវិញយើងទៅមើលមើលគេហៅថាបាសេឡូណាប្រកួតជាមួយក្រុមផ្សេងមិនដែរតាក់កបអត់លេខ Champions League ចាញ់បាយ៉ឺន3-0របស់ហាឡម៉ង់ទៅចាញ់ Benfica របស់ប៉ូទុយហ្គាល់នោះ3-0ដែរ ហើយចុងក្រោយប្រហែលថ្ងៃមុនហ្នឹងទៅឈ្នះឌីណាម៉ូគៀវ1-0ទាំងទាំងដដាបទៅដួសទាំងដដាបទៅដួសអូយបាសេឡូណាឥឡូវអត់សូវស្រួលទេអត់សូវស្រួលប្រហែលប្រហែលកាលខែ9អត់សូវស្រួលទេដល់ពេលខែ10បានស្ដាស្ដាមកបានវិញបន្តិចបាទតែស្ដាបានមកវិញទៅបន្តិចណាព្រោះស្មើស្មើមកវឹកខែ10នេះបានលីចាញ់អេតម៉ាឌ្រីតទៅឈ្នះវ៉ាឡិនស៊ី3-1និយាយចឹងវាបាក់ដែរណា ឥឡូវយើងទៅមើល Real Madrid វិញម្ដងមើល Real Madrid លេងបើលេងបាល់អឺរ៉ុបគាត់ឈ្នះ2ចាញ់1នោះគាត់ចាញ់ Inter គាត់ឈ្នះ Inter 1-0ដែលចាញ់ Sheriff Sheriff បាល់អីគេនេះខ្ញុំអត់ចាំទៅ Sheriff ចាញ់ពី1ចុងក្រោយមិនលុតណែអ៊ុយក្រែននេះ Shakhtar Donetsk នេះ5ទល់នឹង0ទេខ្ញុំបានសរសេរនៅលើដៃរបស់ខ្ញុំនេះខ្ញុំសរសេរថា ទៅសេវាច្រាស់អញ្ចឹងអូយចូលទៅសេអញ្ចឹងខ្ញុំអត់ក្បត់ដៃក្នុងក្នុងចិត្តខ្ញុំខ្ញុំថារៀនម៉ាឌ្រីតឈ្នះបាសេឡូណាតែហើយក្នុងកដាស់ដៃដែលខ្ញុំកត់ត្រាទុកនេះតែបាសេឡូណាឈ្នះរៀនម៉ាឌ្រីតនេះអត់ទេដោយសារក្រុមទាំងពីរនោះបើហៅបើគ្នាណាបងប្អូនក្រុមនេះខ្ញុំថាមានគ្រាប់ច្រើនដូចជាមែនយូជាមួយលីពូលដែរបើតាមខ្ញុំគិតណាខ្ញុំថាបាសេឡូណានិងរៀលម៉ាឌ្រីតបូកចូលគ្នាគឺ5គ្រាប់ ខ្ញុំថាបាសេឡូណាឈ្នះរៀលម៉ាឌ្រីតបាសេឡូណានឹងឈ្នះរៀលម៉ាឌ្រីតបុកដូចគ្នា ក្រុមធំធំគេលេងទប់ទេព្រោះក្រុមធំធំ ជាក្រុមដែលល្អមើលដែលដេកលេងល្អមើលហើយហើយប្រទេសលីកប្រទេសហ្នឹងគឺសង្ឃឹមទៅលើការលេងដ៏ល្អល្អរបស់ក្រុមធំធំហ្នឹងឯងបើថាក្រុមធំប៉ះក្រុមតូចពិបាកមើលបន្តិចឬក៏ក្រុមតូចប៉ះក្រុមតូចពេលខ្លះល្អមើលពេលខ្លះល្អមើលតែបើធំធំប៉ះគ្នាអញ្ចឹងដឹងតែវូទៅវូមកហើយ យប់នេះគឺរាប់ច្រើនទៀតហើយកូវីដស្រាកស្រានហើយគេលេងសូវភ័យរឿងអត់ប៉ះគ្នាឥឡូវគេលេងប៉ះគ្នាបានធម្មតាហើយ5គ្រាប់ណាបាសេឡូណាជាមួយនឹងរៀលម៉ាឌ្រីតខ្ញុំថាបាសេឡូណាឈ្នះរៀលម៉ាឌ្រីត3ទល់នឹង2 over សំបរតខ្ញុំនិយាយរឿងលីវភូលនឹងមែនយូហើយហើយហើយហើយណាចាំស្ដាប់ឡើងវិញយើងមកតាណា